បាទជួប Leicester បាទលេងនៅ King Power បាទហើយនៅក្នុងរដូវកាលថ្មីបងប្អូនអរគ្នាមិនចាំ menu ដូរ profile ទេគឺ menu ឡើងដូរ profile ហើយ បាទឡើងដូរ profile ហើយ menu ដូរ cover វិញម្ដងឧបមាថាប៉ះប្រកួតណា menu ដូរ cover ដាក់ប្រកួតជាមួយនឹងក្រុមនឹងបាទអញ្ចឹងឡើងមាន profile លឿងខៀវបៃតងអីសអីដូចមុនហើយបាទហើយណាមួយមកយើងងំនេះជេគាត់ខ្លាំងពេកអញ្ចឹងគាត់លេងដូរ profile ហើយបាទគាត់ដូរ cover ម្ដងបាទ ចឹង profile របស់គាត់គឺមានតែរូបមួយដដែលបាទរូប logo menu ក៏ដូរតាំងទៅពីចង់តាំងពីខែ4បាទខែ4បាទអូមួយទៀតបងប្អូនអរគ្នាបាទតាក់ទងនឹងអាវហ្វាហ្វាដែលថ្ងៃមុនខ្ញុំបាទផុសហ្នឹងគឺអាចនឹងបាននៅអាទិត្យក្រោយហើយបាទហើយបងប្អូនដែលទៅដាក់ឈ្មោះដាក់លេខទូរស័ព្ទសម្រាប់ការផុសរបស់ខ្ញុំបាទហ្នឹងគឺ អាចនឹងមានឱកាសបាទក្នុងការបានអាវនឹងប៉ុន្តែគឺចំនួនមានកំណត់បងប្អូនអរគ្នា admin អត់តន់បញ្ជាក់ចំនួនទេប៉ុន្តែ admin នឹងចែកអាវនឹងបាទនៅសប្តាហ៍ក្រោយបាទថ្ងៃមុនបាទអូបាទហ្នឹងខ្ញុំទៅលេងអាស័យជ្រួយបាទជាមួយបងប្អូនខ្មែរស្លាមបាទគឺគាត់ទទួលរយៈមែនទែនបាទ បាទសរសៃបងប្អូនអរគុណបាទអញ្ចឹងសម្រាប់ Man U យប់នេះគឺប្រកួតជាមួយនឹង Leicester City ហើយជាការប្រកួតសប្តាហ៍ទី5 Man U របស់យើងគឺឈ្នះពីប្រកួតជាប់គ្នាហើយបាទបន្ទាប់ពីចាញ់ពីប្រកួតជាប់គ្នាថ្ងៃបើឆាកអញ្ចឹងយប់នេះបើសិនជាឈ្នះទៀតគឺ Man U នឹងឡើងទៅលេខ5បាទនៅក្នុងតារាងបាទឈ្នះ3ប្រកួតជាប់គ្នាហើយបាទកីឡាករថ្មីថ្មីដែលយើងនាំចូលនៅក្នុងរដូវកាលនេះបាទដូចជា Malaysia ដូចជា Casemiro Lisandro Martinez បាទ Christian Eriksen បាទជាមួយនឹង Anthony បាទគិតថាពួកគាត់អាចនឹងជួយចំណែកមួយដ៏សំខាន់ក្នុងការស្វែងរកពិន្ទុបាទនឹងការប្រកួតប្រជែងនៅក្នុងរដូវកាលនេះបាទឲ្យ Man U ហើយថ្មីថ្មីនេះដូចជាខ្ចីបាទអ្នកចាំទី Martin Dobraga បាទពីសារិកាប្រេងវិសលផងដែរបើយើងមើលពីអ្នកចាំទីបាទរបស់ Man U បច្ចុប្បន្នគឺនៅសល់តែ David De Gea បាទដល់សល់តែ Tom Hinton បាទអញ្ចឹងគឺត្រូវការម្នាក់ទៀតបាទមកចូលរួមក្រៃលោ2អ្នកគាត់លបួសអញ្ចឹងទៅនឹងមានអ្នកចាំទីសកួរជួយជួយជួយទូទៅគឺមកក្រុមបាទគេមានអ្នកចាំទី3អ្នកបាទសម្រាប់ការផ្លាស់ប្ដូរគ្នានៅក្នុងតម្រងណាមួយមានបញ្ហាអីចឹងទៅបាទហើយអឺអ្វីដែលយើងសោកស្ដាយបាទគឺ Dan Henderson បាទគឺគាត់បានទៅលេងនៅ Nottingham បាទជាមួយនឹង Jesse Lingard Henderson គាត់គាត់ប្រាប់មកថា គាត់គាត់ធ្លាប់បាននិយាយហ្មងថាបើសិនជាគាត់អត់បានជាប់11នាក់ទេបាទគឺគាត់អត់ចង់នៅកៅអីបំរុងទេគឺគាត់ចង់រកក្លឹបណាមួយគឺចូលលេងតែម្ដងអញ្ចឹងហើយទើបគាត់សម្រេចទៅលេងឲ្យ Nottingham Forest បាទគឺគាត់បានដៃ11នាក់មែនអញ្ចឹងគឺអឺសង្ឃឹមថាថ្ងៃណាមួយបាទគឺ Man U បាទយកគាត់ត្រឡប់ទៅវិញបាទឲ្យចូល11នាក់បាទនៅពេលដែល Degia បាទគឺគាត់ចូលនិវត្តទៅហើយ Degia មែនតើទៅយ៉ាងយូរខ្ញុំនិយាយថា 2ឆ្នាំទៀតបើសិនជាតម្រង់របស់គាត់ចាប់ដើមធ្លាក់គឺគេនឹងដូរថ្មីតែម្ដងបាទព្រោះអីដេហ្គាគាត់ចាំនឹងមែនយូវាចូល10ឆ្នាំហើយបាទអញ្ចឹងបើសិនជាយ៉ាងណាគឺទឹកដៃរបស់គាត់អាចថាមានការធ្លាក់ចុះបាទនៅពេលបន្តិចទៀតអញ្ចឹង Denis Anderson នេះនឹងដែលជាយុវជននឹងអាចនឹងចូលជំនួសកន្លែងរបស់គាត់ ខ្ញុំ fan ហង្កហមតែសុំអាវបិសាចមួយមកបាទអាវដែលអត់មានចែកបាទមិនមែនអាវ Man U ទេបងប្អូនអរគ្នាបាទគឺអាវត្រៀមបាទសម្រាប់ព្រឹត្តិការណ៍ World Cup បាទមាន Brazil មាន Argentina មានអីចឹងទៅបាទនឹងចែកឲ្យនៅសប្តាហ៍ក្រោយនេះហើយបាទអូខេបាទអញ្ចឹងសម្រាប់ការប្រកួតយប់នេះគឺលេងម៉ោង2បាទលេងម៉ោង2បាទជាមួយនឹង Leicester ហើយតម្រង់នៃការលេងគឺ សម្រាប់កាស៊ីមេរ៉ូបាទខ្ញុំគិតថាគ្រូបង្វឹកបាទគឺនឹងដាក់ចូលលេងខ្ញុំជឿជាក់ថាអញ្ចឹងបាទហើយ11នាក់បើតាមខ្ញុំមើលគឺអានេះខ្ញុំ predict ទស្សន៍ទាយបងប្អូនតែម្ដងទៅខ្ញុំគិតថារ៉ូណាល់ដូបាទគឺគាត់អាចនឹងនៅកៅអីបំរុងដដែលបាទសម្រាប់ការប្រកួតនាយប់នេះព្រោះអីអឺ plan ថ្មីបាទរបស់លោក Aaron Ten Hag គាត់ព្យាយាមដាក់កីឡាករទៅតាមទម្រង់នៃគាត់លេងក៏អត់ដាក់ថារ៉ូណាល់ដូត្រូវតែលេង11នាក់ទេចឹងកន្លែងនេះក៏ admin set ដែរបាទ admin ប្រិមិត្ត fan រ៉ូណាល់ដូតែម្ដងចឹងអត់ចង់ឃើញគាត់បំរុងទេយ៉ាងណាក៏ ដើម្បីក្រុមបាទដើម្បីជ័យជំនះអញ្ចឹងលោកតេងហាតគាត់ត្រូវមានក្បួនច្បាប់ថ្មីរបស់គាត់ទម្រង់ថ្មីរបស់គាត់អញ្ចឹងมันអាចត្រូវតែដាក់រ៉ូដូទេបាទអញ្ចឹងអ្នកចាំទីបាទរាប់ចេញមកគឺមាន David De Gea បាទបច្ចុប្បន្នអត់មានអ្នកចាំទីណាយករ៉ូរបស់គាត់បានទេបាទនៅ Man U អញ្ចឹង David De Gea ខ្សែការពារខ្ញុំជឿជាក់ថាលោកចេងហាត់បាទនឹងរក្សាដដែលបាទប៉ុន្តែអឺ គាត់អាចនឹងត្រៀមបាទក្នុងការសកួរព្រោះអីប្រកួតក្រោយគឺប៉ះអាសណលបាទអញ្ចឹងអាសណលបងប្អូនដឹងហើយ5ប្រកួតគឺឈ្នះទាំង5អញ្ចឹងគឺគេខ្លាំងបាទប្រព័ន្ធប្រយុទ្ធអីហ្នឹងអញ្ចឹងខ្សែការពារយប់នេះគឺខ្ញុំជឿជាក់ថាគាត់អាចនឹងធ្វើការអឺប្រើបាទនៅ4ខាងក្រោមដូចជាអឺ Dalot Malaysia បាទហើយ Lisandro Martinez ជាមួយនឹងអឺ Varane អានេះសម្រាប់ខ្សែការពារ4ខាងក្រោមហើយកណ្ដាលបាទខ្ញុំជឿជាក់ថា លោក Ten Hag បាទគឺនឹងចាប់ផ្ដើមដាក់ Casemiro លេងដើម្បីមើលពីទម្រង់របស់គាត់បាទក្នុងការប៉ះជាមួយនឹង Leicester ហើយបើសិនជាទម្រង់គាត់ performance របស់គាត់ចូលមកលេងត្រូវគ្នានៅប្រព័ន្ធបម្រើកដាលការពារហ្នឹងគឺគាត់អាចនឹងប្រើបាទ Casemiro លេងបាទជាមួយនឹង Arsenal នៅ ថ្ងៃអាទិត្យបាទគឺក្នុងទម្រង់11អ្នកដដែលបាទហើយកាស៊ីមេរ៉ូបើតាមមើលទៅគឺគាត់ទៅតែបង្ហាញខ្លួនម្ដងហើយលក្ខណៈថាកីឡាពលបំរុងអញ្ចឹងខ្ញុំពិបាកទាយបន្តិចថាតើគាត់លេងជាមួយនឹង Scott ឬក៏ Fred ជាក់ស្ដែងណា ប៉ុន្តែសម្រាប់ចិត្តខ្ញុំខ្ញុំចង់ឲ្យគាត់លេងជាមួយនឹង Scott បាទលេងមួយអឺអធិស្ឋានបាទលេងមួយ Fred បាទអឺហេតុអីបានឲ្យលេងមួយ Fred ទីមួយគឺ Fred គាត់លឿនបាទគាត់អាចដេញបាល់ប្រេះបានប៉ុន្តែគាត់ថាអឺมันអាចទៅធ្វើអីអតៈខ្លាំងជាមួយនឹងកីឡាករក្រុមផ្សេងបានព្រោះ Fred វាតូចអញ្ចឹងគឺគាត់ល្បឿនគាត់ដេញប្រេះបានហើយ Casemiro គឺចាំអតៈអញ្ចឹងខ្ញុំគិតថា Casemiro អាចលេងជាមួយនឹង Fred ត្រូវគ្នាណាមួយគាត់ Brazil គ្នាគាត់អាចនិយាយគ្នាស្ដាប់បានក្នុងការសន្ទនាអីចឹងណា តែខ្ញុំគិតថា Fred ជាមួយនឹង Casemiro គឺអាចអាចតាក់មួយគ្នាបានហើយបំរើ2អ្នកផ្សេងទៀតបាទឬក៏3អ្នកផ្សេងទៀតបាទគឺ4 2 3 1ហ្នឹងខ្ញុំគិតថាអឺប៉ះពាល់បាទទម្រង់របស់ Rashford ដែលលេងនៅឆ្វេងខ្ញុំគិតថាអត់ប៉ះពាល់ទេបាទ Tin Jasin គាត់សួរមិញមិញគឺអឺ Anthony ពីច្រើនគាត់លេងស្ដាំដោយសារតែ Origin ជើងរបស់គាត់ហ្នឹងគឺឆ្វេងបាទឆ្វេងអញ្ចឹងគឺគាត់លេង Role Mason Greenwood ដែលបច្ចុប្បន្នគឺកាន់ដោយ Ilanga បាទ អញ្ចឹងទៅប៉ះពាល់អេឡាន់កានោះវិញទេបាទសម្រាប់ការមកដល់របស់អាន់តូនីហើយខ្ញុំជឿជាក់ថាអាចអាន់តូនីបំរុងច្រើនជាងអឺពួកអីអាន់តូនីគឺសមត្ថភាពរបស់គាត់បើនិយាយទៅគឺគាត់ល្អជាងអេឡាន់កាច្រើនបាទអេឡាន់កាគាត់ល្បឿនលឿនគាត់អីបានហើយប៉ុន្តែទី1ការបញ្ចប់ទីរបស់គាត់នៅស្ទើបើអេឡាន់កាហើយអឺ នៅផ្នែកផ្នែកផ្សេងផ្សេងទៀតគឺ Elenga នៅនៅស្ទើរប៉ុន្តែបើនិយាយពីបច្ចុប្បន្នភាពដែលអត់ទាន់មាន Anthony គឺជឿជាក់បាទដែល Elenga គាត់អាចយកកៅអី11នាក់បានប៉ុន្តែនៅពេលដែលមានវត្តមានរបស់ Anthony Elenga អាចនឹងអត់សូវបានចូលលេងវិញក្នុងទម្រង់11នាក់ខ្ញុំគិតថា Anthony អាចនឹងយក11នាក់បានហើយបើឆ្វេងបាទឆ្វេងគឺអឺនៅតែជា Rashford បើទោះបីជានៅ Man U អឺបើទោះបីជាបច្ចុប្បន្នបា Rashford គាត់ មានបញ្ហាភ្លាំងភ្លាត់បាទសុទ្ធទីលេងច្បាស់ឬក៏ញាក់លេងដាច់អីមិនក៏ដោយបាទខ្ញុំគិតថានៅ Man U បច្ចុប្បន្នក៏អត់មានគេសមត្ថភាពលើ Rashford មកដែរបាទអញ្ចឹងបាទកណ្ដាលសួរថាណាគេបាទកណ្ដាលគឺអាចជា Christian Eriksen ក៏បានបាទអាចជា Bruno Fernandes ក៏បានអញ្ចឹងការមកដល់របស់ Anthony គឺវាប៉ះពាល់ច្រើនដែរបាទជួនកាលមួយទៀតបាទ Ronaldo ដែលគាត់តែលេងបំរុងហ្នឹងគឺអាចថា Rashford គាត់លេងកដាលបាទទីហោបាទហើយ Bruno គាត់ទៅលេងឆ្វេងក៏បានប៉ុន្តែ Bruno លេងឆ្វេងវាស្ទើរកដាលអញ្ចឹងខ្ញុំជឿជាក់ថាឆ្វេងបាទនៅតែជាជា Rashford ហើយកដាលពីរនាក់បងប្អូនអរគ្នាកដាលពីរនាក់គឺកដាលក្រោមមួយកដាលលើមួយគឺកដាលប្រយុទ្ធហ្នឹងអញ្ចឹងបើសិនជាអត់មានវត្តមានរបស់ Pudo បាទអឺ Sancho បាទក៏ចូលរួមមកដែរបាទអញ្ចឹងគឺកីឡាករ Man U បច្ចុប្បន្នគឺបើនិយាយបំរើប្រយុទ្ធជន់ជើងគ្នាច្រើនមែនទែន បងប្អូនសួរថារ៉ាសវតចូលលេងចុះសាន់ឆូបាទសាន់ឆូហើយរ៉ាសវតទៅលេងស្ដាំបាទជារឿនរ៉ាសវតគាត់លេងឆ្វេងហើយដល់ពេលសាន់ឆូមកសាន់ឆូលេងឆ្វេងឆ្វេងរ៉ាសវតលេងស្ដាំអេលិនកាអាចទៅលើអញ្ចឹងទៅប៉ុន្តែបាទអឺនៅពេលដែលមានវត្តមានបាទរបស់អេនតូនីមកមួយទៀតជួនកាលបាទអេនតូនីគាត់លេងកណ្ដាលគឺអត់សូវកើតទេដោយសារអីគាត់ជាអ្នកនាំលេងចេញពីស្លាប់អញ្ចឹងសាន់ឆូបាទគាត់អាចថានឹងនៅឆ្វេងបាទ អែនតូនីនៅស្ដាំ Rashford បាទលេងកដាលពួកអីកដាលរបស់គាត់ហ្នឹងគឺកដាលក្រោមមកន័យថាកដាលក្រោមហ្នឹងគឺមិនមែនបំរើការពារនិយាយពីប្រព័ន្ធប្រយុទ្ធចឹងគាត់លេងក្រោមប្រយុទ្ធទល់មកបន្តិចដើម្បីជាលបឿនមួយ បាទក្នុងការអូសយកទៅខាងលើបាទហើយទុកឲ្យប្រយុទ្ធស្រួចនៅខាងលើចាំសុទ្ធប្រយុទ្ធស្រួចបច្ចុប្បន្នមែនយូគឺរអត់ទាន់ឃើញទៀតបងប្អូនអរគ្នាបាទថាមានរ៉ូណាល់ដូប៉ុន្តែឥឡូវរ៉ូតេនហាតគាត់អឺអឺ អត់ទាន់ទប់ចិត្តរ៉ូណាល់ដូបាទអញ្ចឹងគឺនៅសល់ Martial បាទអឺអាចថាជា Christian Eriksen ពួកគាត់ដាក់ធ្លាប់ដាក់ Eriksen លេងកណ្ដាលអញ្ចឹងគឺយើងកំពុងអាម៉ាក់បាទយើងកំពុងអាម៉ាក់បាទលោក Edred Ten Hag បានតិចទៀតថាតើប្រយុទ្ធស្រួចរបស់គាត់បាទមួយណាឲ្យច្បាស់ព្រោះបើស្លាប់បើយើងមើលទៅគឺដឹងហើយ Sancho គឺនៅកាន់ឆ្វេងបាទ Anthony ដែលមកដល់ហ្នឹងគឺគាត់អាចនឹងកាន់ស្ដាំហើយ Bruno បាទគឺនៅកណ្ដាលចាំជួយហើយប្រយុទ្ធខាងលើអាចថា ជា Rashford ឬក៏ជា Martial អីចឹងទៅអញ្ចឹងគឺច្រើនគ្នាមែនទែនបាទច្រើនគ្នាមែនទែនហើយមែនបើនិយាយទៅ Ronaldo គឺគាត់គាត់ចាស់ហើយបាទហើយកាយសម្បទារបស់គាត់ទោះបីនៅល្អប៉ុន្តែគាត់អត់ដូចមុនទេបាទខ្ញុំចង់ឃើញរ៉ូណូបាទចូលលេងគ្រប់ការប្រកួតតែនៅពេលដែលចូលលេងគឺខ្សែកាពីបិទគាត់ខ្លាំងខ្លាំងពេកបាទធ្វើឲ្យគាត់នឹងគឺអឺពិបាកក្នុងការយកបាល់ទៅសុទ្ធអញ្ចឹងហើយបានលោកតេនហេតសម្រេចចិត្តដាក់គាត់បំរុងបាទក៏ជារឿងមួយដែល គាត់ថានៅពេលដែលដាក់គាត់បំរុងទៅឲ្យក្មេងៗចូលទៅលេងដើម្បីយកក្របបាល់បាទសុទ្ធយកឈ្នះអីចឹងទៅគឺក៏ជារឿងល្អសម្រាប់ menu ក្នុងការបញ្ចេញពិន្ទុអីចឹងទៅបាទស្ដាយកាវនីបាទខ្ញុំស្ដាយដែរបាទកាវនីមកនិយាយទៅកាវនីបើសិនជាគាត់នៅបាទល្អបាទគាត់ចាស់បន្តិចមែនបាទអាយុ30ជាងមែនប៉ុន្តែគាត់នៅតែអាចលេងប្រយុទ្ធកដាលបានល្អខ្ញុំគិតថាបើសិនជា កាលមុននេះនៅក៏យើងអាចទិញកីឡាករបានច្រើនដូច Anthony ឬអីមកដែរបាទហើយណាមួយជន់ roll ជន់អីទៅពីទៅពីពេញនឹងបាទជាមួយ Ronaldo អញ្ចឹងកាលមុននេះក៏សម្រេចចិត្តបាទចាក់ចេញណាមួយអស់កុងត្រាផងបាទមិនមែនគេលក់ចេញទេកាលមុននេះគឺគាត់អស់កុងត្រាជាមួយនឹង Man U ស្រាប់ផងបាទអូខេអញ្ចឹងកីឡាករដែលខ្ញុំបាទនិយាយមិញបាទគឺ11នាក់សម្រាប់ត្រៀមលេង បាទជាមួយនឹងអឺ Leicester នៅក្នុងយប់នេះគឺអាចថាលេងនៅយប់នឹងប៉ុន្តែ មានការប្រែប្រួលដែរដោយសារតែអឺអឺថ្ងៃអាទិត្យបានត្រូវប៉ះជាមួយនឹងជើងខ្លាំងអាសណលហើយលេងមីតវិជេសទៀតអញ្ចឹងលោកតេនហាតអាចនឹងសរេកីឡាករបាទគឺមានកីឡាករបំរុងចូលលេងនៅក្នុងប្រកួតនេះខ្លះហើយត្រៀមកីឡាករខ្លាំងខ្លាំងបាទទុកទៅលេងនៅថ្ងៃអាទិត្យខ្លះបាទជាមួយនឹងអាសណលព្រោះនិយាយមែនអាសណលរដូវកាលនេះគឺមើលងាយគាត់បានទេបាទមើលស្រាលគាត់បានទេដោយសារតែយើងមើលពីតម្រង5ប្រកួតគឺគាត់ពិតជាធ្វើបានល្អមែនទែន 2 1ដូចជា2ប្រកួតជាប់គ្នាហើយបាទធ្វើឲ្យគាត់ឈ្នះ5ប្រកួតជាប់គ្នាបាទគឺគាត់នៅកំពូលតារាងស្បីតែ Man City ក៏ដូចជាស្មើមួយផងដែរបាទធ្វើរបត់បន្ទុកបាទហើយដូចជា Liverpool បាទគឺឈ្នះ2ស្មើ2ដូចជានៅលេខប្រហែលលេខ5បាទហើយ Chelsea បាទគឺក៏របត់បន្ទុកដែរអញ្ចឹងមានតែ Arsenal មួយទេដែលកំពុងតែល្អបាទនៅលើកំពូលតារាងយប់នេះពូដូអាចថានៅបំរុងទេបងប្អូនអរគ្នាបាទ កាវ៉ានីបាទកាវ៉ានីគឺល្អឥឡូវគាត់ដូចជាទៅណាទៅលេងនៅអេស្ប៉ាញបាទហើយវីយ៉ារៀលហើយបាទអឺកាវ៉ានីហើយ Greenwood បាទ Greenwood ក៏អត់ទាន់បានលេងដែរ Greenwood នៅក្នុងឆ្នាំថ្មីនេះគឺมันមានព័ត៌មានថាគាត់អាចត្រឡប់មកវិញទេអញ្ចឹងអាចថាឆ្នាំក្រោយក្រៃលោបណ្ដឹងរបស់គាត់បាទត្រូវបានបន្ធូរបន្ថយឬក៏មានការសម្រួលទោសណាមួយគាត់អាចនឹងត្រឡប់មកក្នុងក្រុមវិញបាទ